តកតងនឹងអនាគតរបស់ហាឡាន់គឺយើងឃើញហើយថាមិនទាន់មានអីជា ការចាប់អារម្មណ៍ចំពោះហាឡាន់ទេ តែហាឡាន់មុនក្រោយគុំតែចេញទេបងប្អូនបាទឆ្នាំក្រោយហ្នឹងបាទមើលទៅរដូវកាលក្រោយហ្នឹងហាឡាន់បាទយើងអាចពិចារណាចេញហើយហើយក្លឹបច្រើនរងចាំហាឡាន់បាទអញ្ចឹងយើងមិនបាច់និយាយច្រើនទេតែតែគេចង់បានច្រើនហើយ បាទដូចជាមិនពិបាក គាត់ទៅណាក៏បានទៅបាសេក៏បានរៀលក៏បានមែនយូក៏បានក្លឹបណាក៏ស័ក្តិសមសម្រាប់គាត់ហើយក្លឹបណាក៏ចង់បានគាត់បាទអញ្ចឹងរឿងគាត់ដូចវាអត់មានអត់មានអីពិបាកធ្វើវិភាគបាទអត់ធ្វើវិភាគទេអឺប្រូមានទាំងព័ត៌មានហាឡាន់ទេអត់ហាឡាន់នេះខ្ញុំនិយាយចឹងគឺថាវាអត់មានតាក់ទងអីទៅនឹងការពិបាកគិតច្រើនទេពីព្រោះគាត់ suit បាទបានថាគាត់ fit គ្រប់ក្លឹបទាំងអស់តែអតីតជាមួយជាតិលំងលោកលោថាម៉ាថូសបានឲ្យយោបល់ថាហាឡាន់ told to join Madrid a civil fail with Lewandowski បាទថាហាឡាន់គួរតែផ្ដល់ឱកាសឲ្យទៅលេងនៅ Real Madrid ជាជាងអឺ Bayern Munich បាទតែបើសិនជា Bayern ឬក៏ Lewandowski ចាក់ចេញពីក្រុម Bayern Munich នោះហាឡាន់គួរតែនៅបាយឺនសិតបាទគិតថាល្អជាងបាទហើយបើរៀលយើងដឹងហើយរៀលថ្ងៃនេះ បាទត្រូវការកីឡាករសំខាន់សំខាន់ដូចនាំមុខហ្នឹងគឺអឹមបាប៉េតែគាត់មកថាអឹមបាប៉េគាត់អត់ចង់ទៅរៀលគាត់ថារៀលដឹកនាំអាចលូកាឡូស៊ូលទីដឹកនាំអាចឈ្នះពានបានគាត់ចង់ទៅលីវភូលវិញអញ្ចឹងអឺលីងហាឡាន់ហើយនឹងអឹមបាប៉េនេះគឺជាគោលដៅទិញរបស់រៀលហើយ ហើយរៀលក៏មានចេតនាលក់កីឡាករដើម្បីបង្កើននៅថវិកានៅខែមករានេះ Eden Hazard Gareth Bale អឺ Lucas Valico បាទ Isco ស្ថិតតែស្ថិតក្នុងបញ្ជីត្រូវលក់ចេញ ដើម្បីប្រមូលលុយឲ្យបានខ្ទង់100 100លានអីអាចសេរីហាឡាន់ឬក៏សេរីអឹមបាប៉េមកមួយសិនអញ្ចឹងណាបាទនេះគឺគោលដៅរបស់រៀលបាទគោលដៅរបស់រៀល ហើយរៀលឥឡូវក៏ឡើងជើងដែរដោយសារអីដោយសារការលេងឡើងរបស់ Vinicius Junior ហើយ Benzema មិនឡើងអីខ្លាំងទេតែក៏អត់ធ្លាក់នៅនឹងរោគគ្រាប់បាននៅតែរោគគ្រាប់បានស្ទើររៀងរាល់សប្តាហ៍បាទតែខ្ញុំចង់ឲ្យរៀលមាន Haaland មាន Mbappe ដែរនិយាយនិយាយដោយស្មោះត្រង់ព្រោះ PSG អាចមាន Neymar មាន Messi អញ្ចឹងចុះ បាទកុំឲ្យរៀលបាត់ស្ងាត់យូរពេកព្រោះរៀលក៏ជាក្រុមធំមួយដែរតែបើរៀលបានហាឡាន់បានអឹមបាប៉េមែននោះអូប្រហែលជាអាចនឹងមានរឿងអីភ្ញាក់ផ្អើលសាច់ថ្មីម្ដងទៀតនៅក្នុងពិភពបាល់ទាត់ណាបាទរៀលត្រៀមលក់លក់ច្រើនណារៀលបាទដូចខ្ញុំនិយាយមិញគោលគោលទេបាទត្រៀមលក់លក់ច្រើន បាទសូម្បីកីឡាករចាស់ចាស់លូកាម៉ូឌ្រិចអីហ្នឹងក៏ត្រៀមដែរបាទអញ្ចឹងរៀមរៀលបើសិនជាមកមក មកប្រឹបក្រោយនេះគឺត្រូវដូរច្រើនណាបាទត្រូវផ្លាស់ប្ដូរក្រមត្រូវកែប្រែអនាគតក្រមបានកម្រិតណាយើងដឹង តែអាចមានការដោះដូរច្រើនជាមើលខែមករាឬក៏រដូវកាលខាងមុខបាទរៀលអត់អាចនៅចឹងបានទៀតទេបាទអត់អាចនៅលំលំបានទេព្រោះក្រុមដែលមានគេឈ្មោះបោះសម្លេងម៉ាស៊ីឡូក៏អាចលក់ចេញដែរណាម៉ាស៊ីឡូក៏លក់បានខ្ទង់6 7លានដែរគាត់ចាស់នៅយុគប៉ុណ្ណេះមែនម៉ាស៊ីឡូ បាទហើយងាកទៅលូកាមត្រីក៏នៅលក់បានលុយតែក៏មិនបានច្រើនដែរបាទហើយហាសាតអីធ្លាក់តម្លៃខ្លួនហើយប្រហែលជាជាង20លានអីទេឥឡូវនេះបាទរបួសពេកបាទលឺសូថា Messi លឺសូថា Chelsea អីចង់យកមកវិញតែដឹងថាបានបានយើងវាមិនដឹងបាទ Chelsea យកមកបានដឹងយកមកធ្វើស្អីមកយកមកមើលរបួសបាទពួកកីឡាករគេពងធុញរឿងរបួសហ្នឹងហើយបាទ អាសនលនិយាយហើយហើយស្ពើសម័យរុងរឿងការលោកអូចេតិណូនៅដឹកនាំទាំងទម្រង់លេងទាំងកីឡាករសុទ្ធតែមានស្រួចធ្វើក្រុមធំខ្លាតអាតាមរយៈគ្រូអាហ្នឹងវាមានចំនួនអញ្ចឹងទេតែផុតចំនួនទៅវាទៅដូចគ្នាហ្នឹងប្រយុទ្ធអេវតុនពេលណាបានជាអូប្រយុទ្ធអេវតុនដុកកូរ៉េហ្នឹងក៏របួសឃើញហើយកីឡាករអេវតុនរបួស4 5នាក់ណាបើមិនសិនជាអត់របួសទេអេវតុនមិនមែនលេងធ្លាក់តម្រង់ ខ្លាំងអញ្ចឹងទេបាទអេបតុននេះក៏ខ្លាំងដែរគេដូរគ្រូឡើងផ្អើពិភពលោកហើយចុះគ្រូមួយនោះថ្ងៃណាអញឥឡូវទៅស្រុកហើយទៅលេងស្រុកហើយបាទទៅលេងស្រុកសិនហើយកុំភ្លេចរឿងឈឺចាប់ទាំងឡាយសិន menu ដេញលោកអលេចេញទេអត់តន់ទេណាបងឮថា menu ចង់ដូរ styling ជាមួយដយងមិនដឹងដូរបានអត់ព្រោះដយងលោកសាវីប្រហែលជាអត់ដូរទេព្រោះដយងជាអាត់អាត់អាត់អាត់បិចគេថាស្លឹកអាត់មួយដែររបស់ បាសេណាបាទបាទហើយសាវីចង់សម្រួចតំបន់បំរើនឹងផងអញ្ចឹងបើដូរមួយដយ៉ងបាយកដូរទេអឺជាសជាតិនៅដល់ការនេះអស់5ក្លឹបបាល់ទាត់បញ្ចប់ទូនាទីគ្រូបាទខែក្រោយដេញអូឡេអឺមិនដឹងខែណាទេឥឡូវវាអត់មានពេលវេលាកាលកំណត់អីច្បាស់ទេ បាទពីមុនគេប្រាប់ថា3ប្រកួតទៀតដេញឥឡូវឃើញនៅចាញ់អត់ដេញដែរ admin ក្រុមណា favorite នៅរដូវកាលហ្នឹង Champions League Champions League ខ្ញុំគឺគាត់ថា Bayern Liverpool PSG បាទជា favorite ខ្ញុំ3ហ្នឹងឆ្នាំហ្នឹងណាបាទ Ali Koman មក Chelsea អត់បង Ashley Kingsley Koman អឺចិត្តចប់កិច្ចសន្យាមួយ Bayern ហើយឆ្នាំក្រោយចប់ហើយមានក្លឹប Man U មានក្លឹប Real មានក្លឹបអឺ Barca 3នឹងបាទដែលលឺសូថា ជាក្លឹបដែលចាប់អារម្មណ៍លើ Kingsley Coman 3នឹងតែមិនដឹងទៅមួយណាទេព្រោះគាត់ដឹងចេញហើយពី Bayern ព្រោះកិច្ចសន្យាគាត់អស់ហើយដល់ការក្រោយអឺ Ziyech អត់សូវល្អមែនព្រោះគ្រូអត់សូវដាក់ឲ្យលេងតាំងពីជំនាន់ឡាំផាក៏អត់សូវបានលេងហើយលោក Thomas Tuchel នេះមកក៏អត់សូវដាក់គាត់លេងបាទតែនៅអាសាក់ល្អមែនតែនអាសាក់ល្អល្អមែនតែនហ្មងបាទ